ស្ត្រីកំពុងមានផ្ទៃពោះកើតជំងឺអុតស្វាយតើមានផលប៉ះពាល់ដល់កូននៅក្នុងផ្ទៃដែរឬទេ ស្ត្រីពពោះនៅ3ខែដំបូងកើតជំងឺអុតស្វាយជាករណីកម្រដែលធ្វើឲ្យរលូតកូនបើសិនបើកើតជំងឺអុតស្វាយនៅអំឡុងពេលកូនមានអាយុក្រោម20អាទិត្យពិសេសចាប់ពីកូនអាយុ8ទៅ20អាទិត្យធ្វើឲ្យកូនប្រឈមមុខខ្ពស់នឹងកើតជំងឺអុតស្វាយពីកំណើតពី0.4ទៅ2% មានដូចជាស្លាកស្នាមនៅលើស្បែកជំងឺរលាកសរសៃឈាមភ្នែក ជើងដៃខ្លីខ្សោយបញ្ញា ទឹកដក់ក្នុងខួរក្បាល វិបត្តិបត់ជើងតូច វិបត្តិពោះវៀនពិសេសអេកូឃើញកើតមានបន្ទាប់ពីស្ត្រីពពោះកើតជំងឺអុចស្វាយពី5ទៅ19អាទិត្យឬយូរជាងនេះមានដូចជាសាច់ថ្លើមខូច លើសទឹកភ្លោះខុសប្រក្រតីដៃជើង បង្ការការពារស្ត្រីដែលមានបំណងយកបុត្រ